អូខេមកជួបគ្នាជាមួយនឹង chapter បន្តពាក់ព័ន្ធជាមួយនឹងមុខវិជ្ជា Green Business អូខេអញ្ចឹង chapter បន្តគឺ chapter 5និយាយពី Green your existing business មានន័យថាអឺមុនពេលដែលយើងសិក្សាទៅលើ Green Business យើងបានបែងចែកណា concept តាក់ទងជាមួយនឹង Green នឹងជា2ទី1គឺ concept នៃ business ដែលជា start up ឬក៏ជា new business ដែលយើងទៅ green ហើយមួយទៀតគឺ existing ទៅលើអាជីវកម្មដែលមានស្រាប់អាជីវកម្មដែលមានស្រាប់នោះយើងត្រូវកែច្នៃយ៉ាងម៉េចដើម្បីឲ្យ green អញ្ចឹងនៅក្នុងមេរៀននេះយើងនឹងបដោតសំខាន់អូខេអញ្ចឹងសម្រាប់ content បាទមេតិកាមានចំនួន5ទី1អឺ what is greening យ៉ាយើងត្រូវស្វែងយល់ថាតើយើងត្រូវ green យ៉ាងម៉េចណាអ្វីទៅហៅថា green ចឹងមុនពេលដែលយើងត្រូវបំលែង ទៅជា green យ៉ាងម៉េចយើងត្រូវស្គាល់ថា green ហ្នឹងគឺជាអ្វីណា green ចំណុចទី2គឺជំហាននៅក្នុងការបំលែងឲ្យទៅជា green ហើយជាមួយនឹងទៅលើ អាជីវកម្មដែលមានស្រាប់នឹងចាប់ដើមជំហាននីមួយៗដែលបំលែងឲ្យអាជីវកម្មយើងទៅជា green ចំណុចទី3ចាប់ដើមរៀបចំ action plan ឬក៏ផែនការសកម្មភាពសម្រាប់ឈានទៅរក green ចំណុចទី4យើងស្វែងយល់បន្ថែមពាក់ព័ន្ធគ្នាជាមួយនឹងផ្នែកសំខាន់សំខាន់ដែល green ហើយចំណុចទី5គឺ exercise on green អញ្ចឹងនៅក្នុង exercise នេះគឺខ្ញុំនឹងរៀបចំធ្វើចំណុចទី5នេះខ្ញុំនឹងធ្វើជា mid term ឲ្យពួកយើងណាអឺនឹងចេញជា mid term សម្រាប់ចំណុចទី5អញ្ចឹងសម្រាប់និស្សិតយើងគឺពេលដែលយើងបានរៀនមេរៀននេះទៅយើងអាចយកចំណុចនេះណាសិក្សាស្វែងយល់ឲ្យបានខ្លាំងដើម្បីរៀបចំ ធ្វើជា exercise ថាតើយើងបំលែងគ្រានហើយជា case លើក case ខ្លួនឯងយកមកអនុវត្តអញ្ចឹងឥឡូវសិក្សាយល់សិនហើយតាក់ទងជាមួយនឹងកិច្ចការដែលត្រូវធ្វើខ្ញុំនឹងប្រាប់នៅពេលក្រោយអូខេសម្រាប់មេរៀនទី5នេះបាទគោលបំណងយើងត្រូវស្វែងយល់អ្វីណាយើងនឹងអាចបន្ទាប់ពីចប់មេរៀននេះទៅយើងនឹងយល់ថាអ្វីទៅហៅថា green ហើយនីតិវិធីនេះឬក៏វិធីសាស្ត្រដើម្បីឈានទៅរក green រៀបការការចេះរៀបចំផែនការសកម្មភាពជាមួយនឹង case study និងឧទាហរណ៍ដែលយើងត្រូវយកមកសិក្សាណាបាទតកតងជាមួយនឹង green បាទ green អ្វីទៅហៅថា green ហើយ why going green នៅក្នុងហ្នឹងណាអញ្ចឹងពាក់ព័ន្ធជាមួយ green គឺជាគឺជាអ្វីដែលយើងត្រូវតែ ផ្លាស់ប្ដូរពីលក្ខណៈនៃការងារបច្ចុប្បន្នដែលមានការ ខ្ជះខ្ជាយឬក៏ដែលធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានអញ្ចឹងនៅក្នុងនោះគេហេតុអីបានចូលទៅ green ហេតុអីបានយើងត្រូវតែឈានទៅរក green ហើយអ្វីទៅជា green នោះអញ្ចឹងគឺជាអ្វីទាំងឡាយណាដែលវាធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានណានេះអតិថិជនក៏ដូចជាបុគ្គលទូទៅទាំងអស់នៅក្នុងពិភពលោកក៏បានផ្ដោតសំខាន់និងព្រួយបារម្ភអំពី បញ្ហាបរិស្ថានដែលកើតឡើង ហើយមួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងទីផ្សារណា ហើយទីផ្សារទូទៅក៏មាន លក្ខណៈមួយល្អប្រសើរដែរបើមិនជាយើង go green ចឹងនៅក្នុងនេះគេបាន clear ចុងក្រោយនេះគេបាននិយាយថា market for eco friendly and green product our practice is growing នេះ អាចំណុចនឹងហើយដែរតែគិតចឹងមានន័យថាខណៈពេលដែលយើង ផ្ដោត សំខាន់ទៅលើស្ថានភាព green ឬក៏ការផលិតឬក៏ដំណើរការអាជីវកម្មទាំងឡាយណា ដែលធ្វើឲ្យ green នោះគឺវាមាន លក្ខណៈមួយ មានការតាក់ទាញណាមានការតាក់ទាញអូខេឬក៏មានចំណាប់អារម្មណ៍សម្រាប់អតិថិជនឬក៏អ្នកប្រើប្រាស់ទូទៅ គឺគាត់ចាប់អារម្មណ៍ទៅលើ green ដែលធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានណាបើសិនជាវាបញ្ហាបរិស្ថានកើតឡើងអញ្ចឹងជាទូទៅ គឺមនុស្សគាត់ចាប់ផ្ដើមចាប់អារម្មណ៍ ខណៈពេលដែលអាជីវកម្មគាត់ going green គឺធ្វើឲ្យអាជីវកម្មនោះមានលក្ខណៈមួយរៀង friendly ចឹងមានមានទៀមទាការចាប់អារម្មណ៍ច្រើនបាទ Consumer are well informed of environmental and health street from dangerous chemical and climate នេះអតិថិជនឬក៏អ្នកប្រើប្រាស់ចុងក្រោយហ្នឹងគឺគាត់ទទួលបានព័ត៌មានណាពីការថែទាំសុខភាព ពីបញ្ហាដែលជាតពុតទៅលើបរិស្ថាន ក៏ដូចជាបញ្ហាគ្រោះថ្នាក់និងការប្រឈមទៅលើបំរែបំរួលអាកាសធាតុជាដើមណាអាហ្នឹងចំណុចហ្នឹងបាទហើយវាបានជាអត្តពលហើយមួយទៀតគឺមានការផ្លាស់ប្ដូរណាទៅដល់ក្រុមហ៊ុន ដែលត្រូវតែមានការផ្លាស់ប្ដូរចំណិចអូខេ what is greening greening your business mean what your business នេះសំណួរកន្លឹះនៅក្នុងនេះគឺសួរថា អ្វីទៅហៅថា green ចាប់ផ្ដើមនេះ greening your business mean what that your business ណានៅខណៈពេលដែលយើង បំលែងអាជីវកម្មយើងឲ្យទៅជាអាជីវកម្ម green វាមានន័យថាអាជីវកម្មយើង ផ្ដល់ផលិតផលនិងសេវាកម្មដែលគិតគូរពីបរិស្ថានណា that are economic economic environment friendly green product នេះការផ្ដោតសំខាន់ឬក៏ការធ្វើឲ្យ បរិស្ថានហ្នឹងកាន់តែប្រសើរឡើងណាដែលធ្វើឲ្យអញ្ចឹងផលិតផលឬក៏សេវាកម្មរបស់យើងហ្នឹងគឺធ្វើឲ្យអាជីវកម្មអញ្ចឹងអានេះគេហៅថា green product ណាខណៈពេលដែលយើងផ្ដល់សេវាកម្មឬក៏ផ្ដល់ផលិតផល ដែលមានលក្ខណៈមួយជួយលើកកម្ពស់បរិស្ថានហ្នឹងគេហៅថា green product ខណៈពេលដែលយើង going green មួយទៀតខណៈពេលដែលយើងគិតទៅលើ green វាមានន័យថាអាជីវកម្មរបស់យើងត្រូវ reduce energy នេះកាត់បន្ថយធម្មពលនេះ material and water consumption through high efficiency strategy នេះគឺការកាត់បន្ថយឬការប្រើប្រាស់ធនធានធម្មជាតិធនធានជាមួយនឹងការប្រើប្រាស់ទឹកអីផ្សេងផ្សេងតាមរយៈយុទ្ធសាស្ត្រធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់អ្វីត្បិតតែយើងកាត់បន្ថយបាទកាត់បន្ថយទៅលើវត្ថុធាតុដើម កាត់បន្ថយទៅលើអីផ្សេងផ្សេងគឺអឺ យើងអាចធ្វើឲ្យអឺផលិតផលនៅតែមានគុណភាពដដែលអញ្ចឹងកាត់បន្ថយនេះវាមិនមែនវត្ថុធាតុដើមទៅលើអឺការប្រើប្រាស់ធ្វើឲ្យគុណភាពនោះល្អទេណាអញ្ចឹងសំដៅទៅលើការ process នៅក្នុងការដែលយើងធ្វើ ព្រោះពេលខ្លះវាអាចករណីដែលយើងប្រើវត្ថុធាតុដើមឧទាហរណ៍ថាឧបករណ៍ដែលយើងប្រើ យើងត្រូវព្យាយាមកាត់បន្ថយឧបករណ៍ណាហើយ ទឹកក៏ដូចគ្នាអញ្ចឹងពីមុនមកយើង ប្រើទឹកមកយើងមិនមិនគិតគូរពីរឿងការប្រើប្រាស់ទឹកពេលដែលលាងសម្អាតផលិតផលឬក៏អីហ្នឹងយើងអត់សំចៃទឹកបើសិនជា ក្រុមហ៊ុនដូចជាខាងឡានលាងឡានលាងម៉ូតូអញ្ចឹងការប្រើប្រាស់គឺត្រូវមានឧបករណ៍ដើម្បីជាជំនួយនៅក្នុងការប្រើប្រាស់ទឹកឲ្យបានតិចណាអញ្ចឹងគុណភាពនៅតែមានដដែលប៉ុន្តែការប្រើប្រាស់គឺសំចៃទឹក បាទអាហ្នឹងការសំចៃទឹកបើពីជាទូទៅសម្រាប់អ្នកលាងឡានលាងម៉ូតូពេលខ្លះនៅពេលដែល floor អាអាកន្លែងលាងឡានហ្នឹងវាធូលីវាដីគាត់បាញ់ទឹកដោយពុំមានការខាត់ញញើដៃឯងនិយាយទៅគាត់អត់ចេះសំចៃឯងអាហ្នឹងឯងបាទអានោះការកាត់បន្ថយអញ្ចឹងយើងត្រូវកាត់បន្ថយឲ្យ កាន់តែប្រសើរឡើងនៅពេលដែលយើងកាត់បន្ថយកាន់កាន់តែល្អធ្វើឲ្យសេវាកម្មឬក៏ការចំណាយរបស់យើងគឺ នៅមានកម្រិតអាហ្នឹងល្អទាំងអស់ទាំងទាំងព្រមបាទចំណុចទី3គឺនេះចូលរួមក្នុងការការពារ និងការរក្សានិងការ restoring environment quality នេះចាប់ផ្ដើម ធ្វើឲ្យគុណភាពនៃបរិស្ថានកាន់តែប្រសើរឡើងព្រោះស្ថានភាពរបស់យើងអញ្ចឹងចំណុចដែលសំខាន់បំផុតគឺយើងត្រូវចូលរួមចំណែកនឹងការពារក៏ដូចជាការអឺជួយឲ្យឡើងវិញនៅ សេវាកម្មនៃនៃបរិស្ថានហ្នឹងកាន់តែល្អប្រសើរនេះការការពារ ecosystem and biodiversity ហ្នឹងនឹងការរៀបចំនឹងការការពារអីប្រព័ន្ធ ecology ជាមួយនឹងប្រព័ន្ធ bio អូខេអញ្ចឹងអានេះជាការរួមចំណែកមួយដែរបាទជាការរួមចំណែកមួយដែរអញ្ចឹងតាមវគ្គតាមរយៈនៃអាជីវកម្មរបស់យើងថាតើយើងបានចូលរួមចំណែកយ៉ាងម៉េចខ្លះ ចូលដល់ចំណុចបន្ត បាទចំណុចបន្ត operate in a way that solve rather than cause environmental problem នេះយើងត្រូវប្រតិបត្តិរាល់មធ្យោបាយទាំងឡាយណានៅក្នុងអាជីវកម្មរបស់យើងនេះជាដំណោះស្រាយជាជាងការធ្វើឲ្យប៉ះពាល់ឬក៏ការធ្វើឲ្យ ជាអត្តពលទៅលើបញ្ហាបរិស្ថាន មានន័យថាយើងដំណើរការទៅក៏ស្ថិតទៅក្នុងដំណើរការនៃការ ដោះស្រាយបញ្ហានៃបរិស្ថានដែរយើងមិនអាច នៅតែធ្វើឲ្យវាប៉ះពាល់ទេអញ្ចឹងមធ្យោបាយវាមានច្រើនណាមធ្យោបាយដែលយើងអាចដោះស្រាយបានចំណុចទី4បន្ទាប់ណាចំណុចបន្ទាប់ minimize and avoid generation of waste and pollution នេះចាប់ផ្ដើមកាត់បន្ថយអបបរមាណាកាត់បន្ថយរហូតទៅដល់អបបរមាឬក៏ជៀសវាង បានក៏ជៀសវាង ទៅលើការប្រើប្រាស់ឬក៏បង្កើត ឲ្យមានកាកសំណល់ហើយនឹងការបំពុលផ្សេងផ្សេងអញ្ចឹងនៅក្នុងអាជីវកម្មរបស់យើងថាតើរាល់ដំណើរការនៃការផលិតណារាល់ដំណើរការនៃការប្រព្រឹត្តទៅ នៅក្នុង អាជីវកម្មថាតើវាបានជាអត្តពលយ៉ាងដូចម្ដេចទៅលើបរិស្ថានចំណុចនេះយើងត្រូវគិតត្រឡប់មកវិញថា បើសិនជាយើងកាត់បន្ថយទៅបាននោះវាមានន័យថាយើងរកដំណោះស្រាយជូនការ ជួយចូលរួម ចំណែកនៅក្នុង ការទប់ទល់នឹងបញ្ហាបរិស្ថានហើយណាអញ្ចឹងនៅក្នុងនោះអ្វីដែលអាចធ្វើបាន កាត់បន្ថយនេះអតិចកាន់អតិច បំផុត waste ណាផលអឺកាក់សំណល់ឬក៏ការបំពុលអីផ្សេងផ្សេង offer product that are recycle នេះផ្ដល់ផលិតផលទាំងឡាយណាដែលអាចយកមកប្រើប្រាស់ឡើងវិញបាន បាទយកមកប្រើប្រាស់ឡើងវិញបានគឺ ជាផលិតផលនឹងឯងបាទហ្នឹងសម្រាប់អ្នកដែលលក់ផលិតផលបាទអូខេចំណុចបន្ទាប់ចូលដល់ចំណុចបន្ទាប់ what make a business green សួរថាតើអ្វីដែលអាចធ្វើឲ្យ អាជីវកម្មរបស់យើងឈានទៅរកការផ្លាស់ប្ដូរទៅជា green បាទ the following the following point will help you នេះចំណុចខាងក្រោម គឺនឹងបង្ហាញអ្នកដើម្បីឲ្យស្វែងយល់ថាតើយើងត្រូវ កែច្នៃឬក៏បំលែងអាជីវកម្មរបស់យើងឲ្យ ទៅជា green យ៉ាងដូចមួយដេចបាទអញ្ចឹងបញ្ជាក់ម្ដងទៀតនៅក្នុងមេរៀននេះគឺនិយាយពីការដែលយើងបំលែងពីអាជីវកម្មដែលមានស្រាប់ហើយយើងអង្គុយសម្លឹងមើលថាតើចំណុចនៃអាជីវកម្មរបស់យើងនឹងវាប៉ះពាល់ទៅលើបរិស្ថានកម្រិតណា ហើយចំណុចណាខ្លះដែលយើងគួរកែច្នៃដើម្បីអឺធ្វើឲ្យការប៉ះពាល់នោះកាន់តែតិចឬក៏កាន់តែគ្មានបើអាចជៀសវាងបានកាន់តែជៀសវាងបាន កាន់ជាវាអាចជិះវាបានយើងជិះវាងបាទអញ្ចឹងនៅក្នុងនេះអឺដើម្បី ធ្វើយើងត្រូវធ្វើទៅលើចំណុចណាខ្លះ Do your business have green thinking នេះអញ្ចឹងយើងចាប់ផ្ដើមសម្លឹងមើលថាតើអាជីវកម្មរបស់យើងហ្នឹងវាមាន លក្ខណៈឬក៏វប្បធម៌ទាំងឡាយណា ដែលគិតគូរពីវប្បធម៌អត់វប្បធម៌ thinking ទៅលើ green អត់ do your process minimize its impact on the environment នេះបើសិនជាយើងថាយើងមិនដឹងថាអាជីវកម្មហ្នឹង green មិន green យើងត្រូវឆ្លើយតបជាមួយនឹងសំណួរហ្នឹងណាសំណួរទី2សួរថាតើដំណើរការនេះ do your process minimize នេះនៃអាជីវកម្មរបស់អ្នកនេះថាតើជួយ កាត់បន្ថយឬក៏អត់ អបបរមានៃផលប៉ះពាល់ទៅលើបរិបរិស្ថានយ៉ាងដូចម្ដេចណាឬក៏យើងគិតថាសម្រាប់អាជីវកម្មរបស់យើងយើងគួរកាត់បន្ថយយ៉ាងម៉េចឲ្យបានអតិបរមាយើងដែរបានគិតគូរទៅលើចំណុចហ្នឹងអត់អាហ្នឹងចំណុចហ្នឹងដែលយើងឈានទៅរកការអឺអាជីវកម្មបៃតង Does your business adopt to new ណា information and tech improvement នេះ តើអាជីវកម្មរបស់អ្នកសំស្របឬក៏សម្របសម្រួលទៅលើព័ត៌មានឬក៏សម្របខ្លួនទៅនឹងព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងការកែសម្រួលធ្វើឲ្យកាន់តែប្រសើរឡើងដែរឬទេហ្នឹងអញ្ចឹងយើងត្រូវគិតដែរថាតើអាជីវកម្មរបស់យើង គិតគូរទៅលើចំណុចអញ្ចឹងសំណួរទាំងអស់នេះគឺសិតតែជាសំណួរដែល អាចឈានទៅរកការកែបំលែង អាជីវកម្មរបស់យើងឲ្យទៅជា green បាទអូខេចូលដល់ចំណុចទី2 step for greening your existing business ញ៉ានៅក្នុងចំណុចទី2គឺយើងនិយាយពីជំហាន នៅក្នុងការឈានទៅរកការធ្វើឲ្យអាជីវកម្មដែលមានស្រាប់ទៅ ជាអាជីវកម្ម green អញ្ចឹងខណៈពេល ដែលយើងបង្កើតអាជីវកម្ម ឲ្យជាអាជីវកម្មដែល green មានន័យថាយើង clear understand ទៅលើ impact យក business យើង មានន័យថាយើងយល់ច្បាស់យើងយល់ច្បាស់លាស់អំពីផលប៉ះពាល់ដែលអាជីវកម្មយើងកើតឡើងដែលអាជីវកម្មយើងប្រព្រឹត្តទៅវាធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថាននេះណា impact your business has on the environment and you want to foster a culture within a business to minimize the impact នេះ ខណៈពេលដែលយើងគិតទៅលើ green ហ្នឹងអញ្ចឹងមានន័យថាយើងចាប់អធិស្ឋានបាទយើងយល់ពីលក្ខណៈទាំង lain ណាដែលធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានហើយអញ្ចឹងយើងសម្លឹងមើលជុំវិញនៃអាជីវកម្មរបស់យើងវាប៉ះពាល់ត្រង់ចំណុចណាខ្លះចំណុចណាដែលគួរកែសម្រុះហើយបង្កើតបដោះវប្បធម៌នៃការកាត់បន្ថយណាទាំងវើទាំងអស់នោះដែលវាបើអាចជិះវៀងបានជិះវៀង ហើយធ្វើឲ្យអតិបរអបបរមាបានកាន់តែល្អណាបើយើងជៀសវាងមិនបានទេ យើង កាត់បន្ថយវាឲ្យសល់កម្រិតទាបបំផុតដែលវាជាអត្តពលទៅលើបរិស្ថានណាថ្ងៃណាមួយយើងនឹងអាចឈានទៅរកការជៀសវាងបានអញ្ចឹងយកយកផលិតផលឬក៏យកមធ្យោបាយណាជំនួសអញ្ចឹងណាអូខេចំណុចទី2 you will need to follow the strategic approach to greening your business with in turn would lead to sustainability in the long term នេះអញ្ចឹងយើងត្រូវតែដើរតាមទៅលើយុទ្ធសាស្ត្រឬក៏វិធីសាស្ត្រដើម្បីឈានទៅរកការបំលែងអាជីវកម្មរបស់អ្នកឲ្យคล้ายទៅជាអាជីវកម្ម green ដែលអាចនាំយើងទៅរកស្ថិរភាពនិងស្ថានភាពយូរអង្វែងអាចំណុចនេះហើយគឺជាចំណុចដែលធ្វើឲ្យ អាជីវកម្មយើង កាន់តែមានស្ថិរភាពទៅមុខទៀតបាទ អូខេចំណុចទី2បន្តដែរបាទមានវិធីសាស្ត្រ2ណា two main approach to green your existing business នេះដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងបំលែងទៅ green បាន យើងមានមធ្យោបាយ2យើងមានមធ្យោបាយ2ទី1គឺ outcome oriented outcome oriented មានន័យថាយើងធ្វើឲ្យមានផលិតផលឬក៏លទ្ធផលដែលអាចណែនាំបានឬក៏ដែលអាចបង្ហាញបានអញ្ចឹងនៅក្នុងនោះគេនិយាយពី greening product យើង ផលិតជា ផលិតផល ដែល បង្ហាញពីលក្ខណៈ green ដូចជា បំពង់អាស័យឬក៏ជាលក្ខណៈបិចអាស័យណាការប្រើប្រាស់ណាអពាក់ព័ន្ធគ្នាជាមួយនឹងកំប៉ុងទឹកកៅទឹកអីហ្នឹងមានអាហ្នឹងគឺជា green concept ហើយ eco friendly bag អាថង់ plastic ដែលយើង យើងធ្វើជៀសវាងការប្រើប្រាស់ផ្លាស្ទិកយើងមាន eco bag អា eco bag ហ្នឹងគឺថង់សម្រាប់យើងប្រើប្រាស់បាទអាហ្នឹងសិតតែជាផលិតផលណាដែលយើងអាចប្រើប្រាស់បានឬក៏ជំនួសដូចហាងមួយចំនួនដែលគាត់ផលិតជាជៀសវាងការប្រើប្រាស់ផ្លាស្ទិកទៅយោគាត់ផលិតជាតាមរយៈការផលិតជាម្សៅអង្គយកមកធ្វើជាសាយោបឺតអាហ្នឹងអាហ្នឹងជាផលិតផលហ្នឹងជា outcome oriented ចំណុចទី2និយាយពី process oriented greening process សំដៅទៅលើ ដំណើរការនិយាយពីដំណើរការអញ្ចឹងដំណើរការ គឺនេះធ្វើឲ្យដំណើរការរបស់យើងនឹង green ដំណើរការរបស់យើង green នឹងយ៉ាងម៉េចបាទអញ្ចឹងដំណើរការរបស់យើង green នឹងគឺសំដៅទៅលើរាល់ process ដែលយើងធ្វើយើងត្រូវមាន លក្ខណៈមួយសន្សំចៃទាំងវត្ថុធាតុដើម បាទអូខេឥឡូវនិយាយពី product ចំណុចទី1សិនបាទ outcome oriented greening product yeah. by ensuring what that the current good or service are transmission into green product នេះតែប្រកាសថាត្រូវឬក៏ធានាឲ្យបាននៅផលិតផលឬក៏សេវាកម្មរបស់យើងនេះបំលែងឲ្យទៅជា ផលិតផល ដែលចេញអាចបង្ហាញបានអញ្ចឹងនៅក្នុងឥណ្ឌានៅប្រទេសឥណ្ឌាណាខាងសហភាពសហព័ន្ធអឺសហគ្រាសរបស់ឥណ្ឌាគាត់បានបំលែងគាត់បានប្រកាសពីផលិតផលឬក៏ Green Product Certificate call នេះគាត់ចេញ Green Pro ណានៅក្នុងនៅប្រទេសឥណ្ឌាអ្នកដែលផលិតបាន គេហៅចេញ certificate គេហៅប្រើថា Green Pro Green Pro ណានៅក្នុងហ្នឹងអញ្ចឹងអង្គការគិតគូរពីបរិស្ថានអញ្ចឹង សម្រាប់ប្រទេសយើងមិនទាន់ដូចជាមិនទាន់មានទេគាត់ថារាល់អាជីវកម្មទាំងអស់គាត់បានគិតគាត់កាន់បានគិតគូរបំលែងប៉ុន្តែមិនទាន់មាន certificate ដែលបានបង្ហាញថា អាជីវកម្មនោះគឺជាអាជីវកម្មបែប green នៅឡើយទេបាទនេះអ្នកផលិតផលិតផល ណាអូខេចំណុចបន្តនិយាយពី process នេះណា buy សួរធានាឲ្យបាននៅ current set our process are transform into green process នេះត្រូវធានាឲ្យបាននៅដំណើរការបណ្ដុំដំណើរការ អាជីវកម្មរបស់យើងក្នុងពេលបច្ចុប្បន្នហ្នឹងគឺអាចបំលែងឲ្យទៅជាដំណើរការ ដែលមាន លក្ខណៈ green ដោយ apply ជាមួយនឹងនេះ ស្តង់ដារបរិស្ថាននិងការផ្ដល់ឲ្យបញ្ហាទាំងអស់នោះកាន់តែប្រសើរឡើងមានន័យថាព្យាយាម កាត់បន្ថយរាល់ដំណើរការរាល់ process មួយចំនួនដែលជាអត្តពលទៅលើបរិស្ថានអានឹងដំណើរការនីមួយៗបើនិយាយរួមទៅលើ process ការសំចៃមានន័យថានៅក្នុង office នៃការផលិតអ្វីមួយបើសិនជាយើងប្រើតាំងពីការធនធាន តាំងពីការប្រើប្រាស់ទឹកតាំងពីការប្រើប្រាស់ វត្ថុធាតុដើមមួយចំនួនដែលយើងប្រើខ្ជះខ្ជាយយើងអាចសំចៃបានអា process នៃការផលិតហ្នឹងទៅធ្វើឲ្យយើង green ណាយើង green អូខេមួយដំណើរការមួយផលិតផលអូខេចូលដល់ចំណុចទី3ចំណុចទី3 action plan for greening step ណាផែនការសកម្មភាព សម្រាប់ឈានទៅរក green នេះ យើងត្រូវការផែនការសកម្មភាពហើយជាមួយនឹងបញ្ជីជំហាននីមួយនីមួយដែលយើងអាចយកមកប្រើបានសម្រាប់សមាជិកនៃអាជីវកម្មដើម្បីឬក៏នេះសមាគមឬក៏បញ្ហាផ្សេងផ្សេងដែលត្រូវធ្វើឡើងហើយធ្វើប្រកបទៅដោយ commitment ណាធ្វើទៅដោយឆន្ទៈធ្វើទៅដោយការប្រឹងប្រែងនេះ use below step នេះខាងក្រោមនេះគឺជា checklist មួយ ដែលយើងត្រូវ មើលហើយយើងអាចធីកយើងអាចពិនិត្យមើលពីរបៀបនៅក្នុងការធ្វើនៃអាជីវកម្មរបស់យើង ដើម្បីឈានទៅរក green នេះ are done with them or create one specific to your business requirement ឬក៏មួយទៀតយើងត្រូវតែឆែកយើងព្រោះនេះគឺអានេះជាគំរូយើងត្រូវចេះពិនិត្យនិងកែសម្រួលឬក៏ច្នៃប្រឌិតឲ្យទៅជា checklist សម្រាប់អាជីវកម្មរបស់យើងផ្ទាល់បាទ ចឹងយើងត្រូវគិតខ្លួនឯងណាព្រោះអាជីវកម្មវាតាមប្រភេទនៃអាជីវកម្មហើយ check list វានឹងនឹងផ្លាស់ប្ដូរទៅតាមប្រភេទនៃអាជីវកម្មនីមួយៗដូចគ្នាណាអូខេចឹងតាក់ទងជាមួយនឹង check list ណា get ready get ready ណា green your existing business ដែលបាទនៅក្នុងហ្នឹងចឹងចំណុចមាន5ចំណុចមាន5ចំណុចណា ចំណុចទី1ថាតើយើងរួចរាល់នៅ ចំណុចដែលសំខាន់បំផុត គឺយើងនិយាយចំណុចមាន5ធំធំបាទចំណុចទី1 define your green vision ណាបងចាប់ផ្ដើមស្វែងរកទស្សនវិស័យនៃអាអាជីវកម្មរបស់យើងដែល green ហ្នឹងបាទយើងមើលមើលចំណុចទី2 access your compliance ហើយ find support នេះ បន្ទាប់ពីបានចំណុចទី1ហើយយើងចូលដល់ចំណុចទី2 get start ចាប់ផ្ដើមដំណើរការ engage your employee employee choose your greening approach នេះចាប់ផ្ដើមផ្សារភ្ជាប់តាមតាមពិនិត្យនឹងអនុវត្តជាមួយនឹងបុគ្គលិករបស់យើងហើយចំណុចទី2ជ្រើសរើសវិធីសាស្ត្រទាំង lain ណាដែលគិតថាអាចយកទៅប្រើប្រាស់បានហើយ access your impact ចាប់ផ្ដើមវាតម្លៃទៅលើកត្តាដែលប៉ះពាល់មើលថាតើវាមានផលប៉ះពាល់យ៉ាងម៉េច អាហ្នឹងការរៀបចំ action plan ដែលយើងត្រូវធ្វើ នៅក្នុងការអនុវត្តណាចំណុចទី3ត្រូវ set goal set goal ដៅណាជ្រើសរើសនិងចាប់យកគោលដៅដែលជាអត្តភាពណាយកអត្តភាពមួយណាយើងចែកចាប់ផ្ដើមអនុវត្តទី1ទី2ទី3ណាចាប់ផ្ដើមជ្រើសរើសតាមលំដាប់មកហើយបន្ទាប់មកយើងចាប់ផ្ដើមអនុវត្ត plan implementation ការធ្វើអឺផែនការអនុវត្តបន្តមកទៀត go green នេះដំណើរការដែលយើងឈានទៅ turn your strategy into action បំលែងយុទ្ធសាស្ត្រទាំងអស់របស់យើងឲ្យคล้ายទៅជាសកម្មភាពណារួចហើយបានចាប់ផ្ដើម green checklist ចាប់ផ្ដើមធ្វើ checklist មួយពេលប្រាទៅលើ greening checklist អូខេហើយចំណុចចុងក្រោយនៅក្នុងតារាងនេះគឺមាន ensure continue continual improvement នេះធានានៅការអភិវឌ្ឍឬក៏ការធ្វើឲ្យប្រសើរឡើងដោយជា បន្តបន្ទាប់អញ្ចឹង measure process ការវាស់វែងទៅលើដំណើរការហ្នឹងយ៉ាងម៉េចខ្លះ communication តំណាក់តំណងទៅ update goal និង activity ផ្សេងៗដែលមានហើយ moving forward ហើយចាប់ផ្ដើមធ្វើបន្តណា find support building your knowledge plate okay ទៅដល់ចំណុចបន្តណាអានេះគ្រាន់តែជាអឺ checklist ដែលយើងអាចធ្វើឈានទៅរក step នីមួយនីមួយអូខេចូលដល់ case study of outcome oriented greening product approach នេះគឺជាកិច្ចគឺករណីសិក្សាមួយដែលយើងនិយោគពីផលិតផល outcome oriented greening product ណាផលិតផល green ណា លក្ខណៈនៃផលិតផល green តែយើងត្រូវធ្វើម៉េចនេះ a leader back នេះ manufacturing business want to go green by creating green back by using recycled raw material នេះអាហ្នឹងសិតតាជាចំណុចសំខាន់អញ្ចឹងចំណុចសំខាន់ដែលយើងយកមកប្រើមានន័យថាគាត់ផលិតកាបូបស្បែកកាបូបស្បែកគាត់មាន តាមលំដាប់នៃការធ្វើហើយរោងចក្រផលិតស្បែកហ្នឹងគាត់ចង់បំលែងអាជីវកម្មរបស់គាត់ ឲ្យទៅជាអាជីវកម្មគ្រានតាមរយៈការផលិតអឺកាបូបស្បែកហ្នឹងដោយប្រើប្រាស់ raw material ដែលប្រើប្រាស់ឡើងវិញណាយកប្រើប្រាស់ផលិតផលនៃ raw material របស់គាត់ដែលគាត់កាត់នៅសល់បំណែកតូចតូចអីហ្នឹងគាត់យកមកធ្វើចាប់ផ្ដើមធ្វើវិញ Sina started her business with leather bag she successfully ran her business for 2 years then she started experiencing water problem, a process of leader required a large quantity of water ណែស៊ីណាគាត់ចាប់ផ្ដើមធ្វើអាជីវកម្មរបស់គាត់នឹងនៅក្នុងការផលិតជាកាបូបស្បែកហើយ នាង បាន ដំណើរការយ៉ាងជោគជ័យសម្រាប់អាជីវកម្មរបស់គាត់រយៈពេល2ឆ្នាំបន្ទាប់មកនាងបានជួបបញ្ហាហើយយកបទពិសោធន៍របស់នាងក្នុងការប្រើប្រាស់ទឹកបញ្ហា នៃការប្រើប្រាស់ទឹកហ្នឹងដោយសារតែដំណើរការនៃការផលិតនោះ តម្រូវឲ្យមានទឹកច្រើនណាត្រូវការប្រើប្រាស់ទឹកច្រើន require a large quantity of water នេះត្រូវការប្រើប្រាស់ sale of leader back also started de declining as a consumer become more and more aware នេះការលក់កាបូបស្បែកក៏ត្រូវបានធ្លាក់ចុះមានបរិមាណនៃការលក់ក៏បានធ្លាក់ចុះ ហើយនាងដោយសារតែ consumer become more and more aware ដោយសារតែអតិថិជននៃការប្រើប្រាស់ដែលគាត់ទិញទៅគឺគាត់មានចំណេះដឹងកាន់តែច្រើនអញ្ចឹងគាត់ចាប់ផ្ដើមធ្វើ about environment mental hazard created by the industry នេះអ្វីដែលសំខាន់គឺដោយសារតែអតិថិជនគាត់ចាប់ផ្ដើមគិតទៅលើបញ្ហាហ្នឹងហើយវាចាត់ទៅទៅលើបរិស្ថានខ្លាំងបន្ទាប់ពីគាត់ដឹងអ្នក អ្នកប្រើប្រាស់ដឹងថាអូអាហ្នឹងវាផលប៉ះពាល់ខ្លាំងទៅលើបរិស្ថានអញ្ចឹងមក aware about environment hazard នៃ created by the industry recycle handmade and jute bag started taking over the market នេះអ្វីដែលសំខាន់គឺត្រូវនេះការធ្វើដោយដៃឡើងវិញជាមួយនឹងរបស់ដែលយើងអាចយកមកប្រើប្រាស់បាន ឡើងវិញហ្នឹងគឺត្រូវបានយកមកដាក់នៅលើទីផ្សារនេះហ្នឹង Releasing the environmental concern and consumer need, Sina decided to switch to a greener option and took a decision to start a manufacture, manufacturing recycle and jute bag នេះអ្វីដែលសំខាន់ Sina ណាគាត់បានចាប់ផ្ដើមពិនិត្យនឹងសាប់អឺអឺពិចារណាណាពិចារណាទៅលើ option green ដែលគាត់ត្រូវយកមកធ្វើការនៅក្នុងរោងចក្ររបស់គាត់ដើម្បីផលិតរស្បែកដែល recycle ពីមុនមកយកមកប្រើប្រាស់ឡើងវិញ ដើម្បីធ្វើកាបូបហើយនាងបាននេះ she follow the following step to change her existing business to greener one let's find out how she did it នេះចឹងនាងបានបង្ហាញពីរបៀបនៅក្នុងការផ្លាស់ប្ដូរអូខេចំណុច get ready នេះ she checked her skill and interest to which to switch to the green option នេះត្រង់ត្រង់ចំណុច ready ព្រោះនៅក្នុង checklist ខាងលើណាអញ្ចឹងចំណុចទី1ហ្នឹងនាងចាប់ផ្ដើមពិនិត្យមើលជំនាញនិងទេពកោសល្យនឹងការចំណាប់អារម្មណ៍ដែលអាចឈានទៅរកការធ្វើឲ្យមាន green បានចំណុចទី2 C partner with supply of recycled paper and jute and also with in institution, corporation and big showroom in mall នេះបន្ទាប់មកនាងចាប់ផ្ដើមស្វែងរកដៃគូនឹងអ្នកផ្គត់ផ្គង់ទៅលើនេះ paper and jute recycle ណានាងចាប់ផ្ដើមរកដៃគូដើម្បីពិនិត្យដើម្បីអឺផ្ដាល់រាល់បញ្ហាទាំងឡាយណារាល់ផលិតផលបន្ទុកធាតុដើមដែល ជាហត្ថពលណាដែលអាចយកមកប្រើប្រាស់បាននៅក្នុងអង្គភាពនៅក្នុងរោគចាក់របស់នាងណា嗯。 ហើយសហការជាមួយនឹងស្ថាប័នផ្សេងផ្សេងទៀតនិង showroom ធំធំណា Then she can, can uh, conducted orientation program for employee on new green business production system នេះបន្តមកទៀតនាងក៏ចាប់ផ្ដើមអឺធ្វើបទបង្ហាញពីកម្មវិធីណាដែលពាក់ព័ន្ធទៅដល់បុគ្គលិកទៅដល់ដំណើរការនៃអាជីវកម្មរបស់គាត់ពាក់ព័ន្ធគ្នាជាមួយនឹងដំណើរការឬក៏ប្រព័ន្ធនៃការផលិត ប្រព័ន្ធនៃការផលិតផលិតផល សម្រាប់អាជីវកម្មបៃតងណាចូលទៅបុគ្គលិកបន្តមកទៀត accordingly C prepare a greening action plan នេះចាប់ផ្ដើមរៀបចំផែនការសកម្មភាពហើយចាប់ផ្ដើមដំណើរការទៅលើអាជីវកម្ម all her business model ណាចាប់ផ្ដើមទៅលើអាជីវកម្មបានាងណាទាញទៅអាជីវកម្មបៃតងអូខេចំណុច get started ណា checklist នីមួយនីមួយណាក្នុងចំណុចទាំងប្រមាណហ្នឹងគឺយកមកលម្អិតនៅក្នុង case study នេះបាទ Sina changed her business vision from manufacturer of good quality leather bag to manufacturer of eco-friendly bag at affordable price not just fulfilling your need but taking care of mother nature too ណា ស៊ីណាបានឆេង បាន ផ្លាស់ប្ដូរអាជីវកម្មប៉ែនទស្សនវិស័យអាជីវកម្មរបស់នាងពីនេះពីរោងចក្រដែលផ្ដល់ឬក៏ផលិតផលិតផលផ្នែកកាបូប ដែលមានស្បែកគុណភាពល្អណាទៅជារោងចក្រដែលមានលក្ខណៈមួយនេះ eco friendly bag នេះ at affordable price not just fulfilling អញ្ចឹងពីមក clear នេះមកគឺជា clear ទាំង lain ណាដែលផ្ដោតសំខាន់នឹងគិតគូរទៅដល់បរិស្ថានណាតម្លៃសមរម្យហើយវាមាន ការតាក់ទាញនេះការច្នៃប្រឌិតប្រកបទៅដោយការច្នៃប្រឌិតហើយ not just fulfilling your need ណាមិនត្រឹមតែបំពេញតម្រូវការរបស់អ្នកទេប៉ុន្តែក៏យកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ចបញ្ហាអឺ ធម្មជាតិផងដែរណាចំណុចនេះនេះ vision ចំណុចដែលយើងត្រូវមើលណាអញ្ចឹងនៅក្នុង get started នេះ get started អញ្ចឹង get ready មានចំបានចំណុចដែលដែលគ្រូបានបង្ហាញមិញណាមាន1 2 3 4ហើយនៅក្នុង case study យើងមានអញ្ចឹងយើងអាចមើលបន្ថែមណាព្រោះចំណុចណា ដែលយើង តាមរយៈ case ហ្នឹងយើងសិក្សាមើលស្វែងយល់ណាស្ដាប់ទៅវិញទៅមកហើយនឹងការមើល បន្ថែមទៀតយើងអាចយល់បានច្រើនណាមិនមើលម្ដងនឹងចេះទេសង្ខំសំខាន់យើងមើលឲ្យបានច្រើនដងហើយសិក្សាស្វែងយល់ហើយចំណុចទី2គឺ get started ណា change vision mission នេះ engage your employee choose your greening ណា approach ជាមួយនឹង access your impact ណា define your green vision នេះតើតើ green vision mission ហ្នឹងគាត់បាន change អញ្ចឹងគាត់ចាប់ផ្ដើមដំណើរការ She mapped the process involved in manufacturing the bag. She carefully identified green supplier and distribution system. នេះនាងបានចាប់ផ្ដើមណាគូបកងនិងពិនិត្យមើលដំណើរការដែលពាក់ព័ន្ធគ្នាជាមួយនឹងអឺការផលិតឬក៏រោងចក្រផលិតកាបូបហ្នឹងហើយនាងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ អ្នកគ្រប់គងដែលមានលក្ខណៈ green និងការចែកចាយបែប green ណា ហ្នឹងយើងចាប់ផ្ដើមគិតគូរចំណុចហ្នឹងដែរចំណុចនៃការ get started ហ្នឹងដែរ along with the business process see include a green clause in this company policy where all employee are required to adhere to green lifestyle នេះដែលនៅទន្ទឹមគ្នានោះដែរសម្រាប់ដំណើរការនៃការផលិតនៅក្នុងអាជីវកម្មរបស់នាង នាងក៏បានរួមបញ្ចូលទាំង clear ឬក៏បញ្ហាទាំងឡាយណាដែលមាននៅក្នុងក្រុមហ៊ុន ដាក់ចូលទៅក្នុងគោលនយោបាយរបស់ក្រុមហ៊ុន ដែល បុគ្គលិកក្រុមហ៊ុនទាំងអស់ត្រូវ តម្រូវឲ្យមានចំណេះដឹង និងទទួលស្គាល់ពីលក្ខណៈនៃ green នេះបាទបន្តមកទៀតណានាងក៏បាននេះ switch to renewable energy to elect to electrify the infrastructure and util, ultimately transform her environment product facility into greener one នេះបន្តមកទៀតនាងក៏បានធ្វើការផ្លាស់ប្ដូរទៅលើការប្រើប្រាស់ប្រព័ន្ធ energy ប្រព័ន្ធធម្មពលនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងការបំលែងហើយនៅក្នុងដំណើរការនៃការផលិតរបស់នាង បាន ទទួលបានជោគជ័យបន្តមកទៀតណាបន្តមកទៀត after completing the action plan on how to start operating នេះ see new improve why green business she finally started putting on the business component together like នេះបន្ទាប់ពីនាងបានរៀបចំទៅលើផែនការសកម្មភាព ថាតើត្រូវដំណើរការ ប្រតិបត្តិការនឹងយ៉ាងម៉េចទៅលើអឺប្រភេទនៃការកែតម្រូវថ្មីប្រភេទផ្នែកអាជីវកម្ម green នេះ នាងក៏ចាប់ផ្ដើម ភូតណាធាតុសំខាន់សំខាន់នៅក្នុងនោះ មានដូចជា Siput got the new green technology for production back from recycled paper and jute នេះនាងក៏ទទួលបានផលិតផលថ្មីមួយ ដែលជាលក្ខណៈតាមបច្ចេកវិទ្យាថ្មីហើយនឹងការផលិតផលិតផលដែលមាន ដែលពីការប្រើប្រាស់នៃផលិតផលិតផលកាបូបហ្នឹងពីការប្រើប្រាស់กระดาษនឹងរបស់ផ្សេងផ្សេងទៀតណា ឡើងវិញណា Conduct training program for her employee on new technology and greener production system ណាចាប់ផ្ដើមណាផ្ដល់ការបណ្ដោះបណ្ដាលកម្មវិធីបណ្ដោះបណ្ដាលដល់បុគ្គលិករបស់នាងទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលជាប្រព័ន្ធនៃការផលិតបែប green ណាចំណុចមកទៀត start procuring raw material from the partner green supplier and start the green product process បន្តមកទៀតនាងក៏ចាប់ផ្ដើមណានាងក៏ចាប់ផ្ដើមអឺអឺ order ណា procuring ណាធ្វើការដេញថ្លៃទៅលើប្រភេទនៃផលិតផលណាដែលជា material ដែលជា material ណាដេញថ្លៃ material ទាំងអស់រាល់ supplier ដែល green ចាប់ផ្ដើមផលិតផលិតផលនោះឯង starting with a branding and promotional process of back to be able to sell them at the market នេះ ដោយផ្ដើមជាមួយនឹងការអឺ branding ដោយផ្ដើមជាមួយនឹងការ branding និងដំណើរការនៃការ promotion ទៅលើកាបូបដែលអាចលក់ឲ្យពួកគេ នៅលើទីផ្សារបាននេះ ensure continuous improval improvement នេះធានានៅលើការកែសម្រួលដីឥតបន្តបន្តបន្តបន្ទាប់ណានេះ Sina also ensure proper continuous measure for business to remain green នេះនាងត្រូវធានាឲ្យបានរាល់ដំណើរការនៃការធ្វើនឹងឲ្យនៅរក្សា green ដដែល she create standard operation procedure នេះនាងក៏ បានចាប់ផ្ដើមដំណើរការទៅលើ standard នីតិវិធី standard អនុវត្ត standard មួយសម្រាប់ដំណើរការ នៃការផលិតឬក៏អឺដំណើរការនៃការផលិត green ណាផលិតផល green ដើម្បីធានានៅពុំមាន ការធានាឲ្យមានពុំមាន ការប្រែប្រួល ណា C នេះ vigorous marketed her product in the market develop network នេះ and partnership not only in India but also outside India too នេះនាងក៏ចាប់ផ្ដើមអភិវឌ្ឍផលិតផលរបស់នាងទៅលើទីផ្សារហើយដាក់លក់នៅលើទីផ្សារហើយនឹងព្យាយាមរកដៃគូឬក៏បណ្ដាញផ្សេងផ្សេងដោយមិនត្រឹមតែ នៅក្នុងប្រទេសឥណ្ឌាទេក៏ឈានទៅរកនឹងក្រៅប្រទេសទៀតបាទនឹង insure បន្ត later see scale up her business to handmade paper and recycled paper product also នេះធ្វើដោយដៃហើយជាមួយនឹង paper recycle paper អីជាដើម now she is ready to enter recycle clothes business too នេះបច្ចុប្បន្ននាងក៏ឈានទៅរកការអឺផលិត recycle clothes business too នេះ recycle clothes នេះទៅលើអាជីវកម្មប្រភេទ recycle clothes ណាអូខេចំណុចទី4 ហ្នឹងផ្នែកហ្នឹងជា case study មួយហើយយើងអាចមើលបន្ថែមទៀតមិនត្រឹមតែប៉ុណ្ណោះណាមើលវីដេអូហើយមើលទៀតមើលហើយមើលទៀតឬក៏អានអត្ថបទបន្ថែម នៅក្នុង slide ដែលគ្រូបានរៀបចំអូខេចូលដល់ចំណុចទី4 greening in sector sector នីមួយនីមួយដែលយើងត្រូវគួរតែផ្លាស់ប្ដូរថាតើយើង greening យ៉ាងម៉េចនេះ sector building and construction housing industry and infrastructure construction នៅក្នុងផ្នែកអឺ សំណង់និងស្ថាបត្យកម្មអីផ្សេងផ្សេងដូចជាផ្នែកផ្ទះឬក៏សហគ្រាសឬក៏ហេដ្ឋារចនាសម្ព័ន្ធសំណង់អញ្ចឹងនៅក្នុងហ្នឹងគឺត្រូវ green យ៉ាងម៉េច issue raising from business and usual នេះចំណុចដែលត្រូវធ្វើ energy use and emission material use waste water heal and safety អញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកហ្នឹងហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ហ្នឹងនិងសហគ្រាសផ្សេងផ្សេងគឺ បញ្ហាដែលកើតឡើងជាទូទៅគឺមានប៉ុណ្ណេះឯងតើត្រូវកាត់កាត់បន្ថយយ៉ាងម៉េច how to green existing business បើប្រភេទប្រភេទនៃអាជីវកម្មបែបហ្នឹងយើងគួរ existing យ៉ាងម៉េចគួរគួរចាប់ផ្ដើមឈានទៅរក green យ៉ាងដូចម្ដេចនេះ this increase embody energy uh, energy of material ណា less energy intensive នេះ technology ការប្រើប្រាស់ technology apply resource effective process during production នេះចាប់ផ្ដើម apply ឲ្យមានប្រសិទ្ធភាពទៅលើធនធាននៅក្នុងដំណើរការនៃការផលិតផលិតផលហ្នឹងគឺជាការដែលយើងត្រូវផ្លាស់ប្ដូរ sector មួយទៀតគឺ sector food and beverage នៅក្នុងការ green greening ទៅលើតាម sector នីមួយៗអញ្ចឹងយើងអង្គុយសម្លឹងមើលអានេះគាត់ណាជាការសរុបមួយហើយយើងក៏អាចមើលបន្ថែមទៅតាម ប្រភេទនៃអាជីវកម្មណាគាត់ណានេះបែងចែកជា sector ជា2 3 3 2 3 4អញ្ចឹងនៅក្នុងហ្នឹងបាទអញ្ចឹង food and beverage agriculture production process food production distribution retail and catering អញ្ចឹងនៅក្នុង sector via waste rồi ឬក៏ issue nè. Nè. អីខ្លះដែលកើតឡើងណានេះចំណុចទី1 overfishing ណា food and beverage agriculture production nè. increasing meat consumption environmental gradation health resource and energy use water waste water, uh, worker rights ហើយទាំងអស់ហ្នឹងគឺសិតតែជាបញ្ហាដែលកើតឡើងអូខេអ្វីដែលសំខាន់គឺយើងត្រូវធ្វើម៉េច rebuild over fish and de depleted fish stock នេះ adopt resource conserving practice នេះ focus on health and well-being នេះ improve supply chain condition ណាអាហ្នឹងដែលជាដំណាក់កាលដែលយើងធ្វើឲ្យប្រសើរឡើងដែលគិតគូរទៅលើបរិស្ថានហ្នឹង greening process greening process របស់យើង transport បាទ transport មាន air មាន rail មាន shipping road vehicle បាទអញ្ចឹងនៅក្នុងនោះដែលត្រូវមាន environmental degradation ណា and land use នេះការប្រើប្រាស់ alternative fuel នេះ road safety ជាមួយនឹង emission នេះអ្វីដែលយើងត្រូវធ្វើបានគឺយកអាចំណុចហ្នឹងគឺកែសម្រួលនេះ develop lighter vehicle increase emphasis on collective and intermodal travel ណា increase use of technology to reduce impact ណានេះ increase use of technology ការប្រើប្រាស់ធនធានការប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អញ្ចឹងពេលខ្លះវាប៉ះពាល់ច្រើនអញ្ចឹងកន្លងមកវាប៉ះពាល់ច្រើនអញ្ចឹងហើយយើងត្រូវបំលែងណាចង់មិនចង់ត្រូវតែបំលែង sector បន្ទាប់ tourism sector ណា lot lodging recreation, restaurant, event, tourism, service, culture, tool, and causing among other yeah. environmental degradation, social, social economic development, water resource use, waste, and then down. Yeah, tourism គឺសំខាន់ជាងគេ waste នេះ collectively manage resource between private and public partner improve um, valuation of heritage and culture ណានេះ extra active mining of mineral and mental oils and gas នេះ environment degradation energy អានេះចំណុចដែលវាប៉ះពាល់ហើយអានេះចំណុចនេះយើងត្រូវកាច់ឆ្នៃអញ្ចឹងគូសង្ខេបតិចតិចទៅណា utility water waste management នេះ emission nuclear power នេះដែលគេត្រូវប្រើ water use waste proposal នេះ manage manage demand អ្វីដែលត្រូវធ្វើចាប់ផ្ដើមនេះគ្រប់គ្រងតម្រូវការរបស់យើង increase effective efficiency develop the renewable technology at all scale នេះ shift in pricing អ្វីដែលសំខាន់គឺនៅក្នុង utility នេះគឺ manage demand គ្រប់គ្រងទៅលើតម្រូវការឲ្យបានបាទមួយទៀត waste resolve waste to reduce reuse recycle and energy recover from waste នេះចំណុចសំខាន់អូខេចូលដល់ចំណុចទី5នេះដូចវែងដែរណាប៉ុន្តែយើងមើលវីដេអូវាមានបាទ look at the table in figure below and អឺអឺ reproduce a similar table for your business by listing the production input to the left write what all you could do as a grand entrepreneur to successfully green your existing business yeah. right what all your you could do as a green in entrepreneur to successfully green your business existing business អញ្ចឹងនេះហើយសិតតែជាជាកន្លឹះជាសំណួរកន្លឹះសម្រាប់យកទៅធ្វើហើយគ្រូនឹងរៀបចំអានេះឲ្យយើងធ្វើជាអាច mid term ឬក៏អាចជា final បាទអញ្ចឹងឥឡូវខ្ញុំនិយាយត្រឹម mid term សិនហើយសង្ឃឹមថាយើងធ្វើបាន write what all you could do as a green entrepreneur to successfully to successfully green your existing business អញ្ចឹងអូខេអញ្ចឹងតាមរយៈអ្វីដែលខ្ញុំឲ្យធ្វើនេះគឺយើងត្រូវធ្វើហើយយើងអនុវត្តខ្លួនឯងផងអនុវត្តហើយហើយចាំ អឺគ្រូនឹងរៀបចំទៅលើចំណុចណាមួយហើយវា concept ដូចគ្នាជាមួយនឹងតារាងហ្នឹងអញ្ចឹងយើង ត្រូវត្រៀមណាត្រៀម production input នេះមួយ behavioral change to reduce input or improve process is there better technology នេះ possible substitution or new way of production what investment or action is needed នេះទី water energy raw material land building machine culture value biodiverse ឧទាហរណ៍ទៅលើ existing business going green ណាអញ្ចឹងឧទាហរណ៍អញ្ចឹងការប្រើប្រាស់អញ្ចឹងតាមរយៈតារាងនេះមួយ យើងមានឧទាហរណ៍នេះ turn off the light at 5 am once a week personal uh, personal line existing business going green នេះតកតងជាមួយនឹង green ទៀត turn off the light at 5 am once a week នេះចាប់ផ្ដើមបិទភ្លើងនៅម៉ោង5ល្ងាចម្ដងក្នុងមួយសប្ដាហ៍អានេះជាចំណុចដែលយើងត្រូវថា personal personal line ភ្លើងផ្ទាល់អឺ set automatically off monitor នេះ aircon នេះ ដែលយើងប្រើធំជាង25 and off 15នាទី before leaving uh, water refilling bottle ណា water refilling bottle អាហ្នឹងសិតជាប្រើបាន skylight LED solar នេះដែលត្រូវប្រើ existing priest នេះដែលយើងអាចមើលបាន automatically recycle trust share ណា share transport pass app ណា share transport and pass app នេះសិតតែជាចំណុចដែលយើងអាច integrate បាន អូខេ existing green មួយទៀតបាទបន្តគឺ existing green business email footnote ណា email footnote before printing uh thing environment ចាប់ផ្ដើម email footnote email អីផ្សេងផ្សេងប៉ុន្តែយើងអ្វីដែលសំខាន់នោះគឺមុននឹងពេល print យើងត្រូវដែរគិតទៅលើបរិស្ថាន ជាមុនសិននេះ safety ណា rest safety risk expense នេះណាយើងគិតពីសវត្ថភាពគិតពីបរិស្ថានណាគិតពីហានិភ័យគិតពីចំណាយ safety risk ជាមួយនឹង expense environmental វា risk ឬក៏យ៉ាងម៉េចណា environmental ហើយមាន risk មាន expense មាន system first management staff នេះ system first management staff អូខេអញ្ចឹងគ្រូសង្ខេបនឹងបញ្ចប់មេរៀនទី5ត្រឹមកម្រិតប៉ុណ្ណេះហើយសង្ឃឹមថាយើងអាចមើលបន្ថែមទៀតហើយស្វែងយល់បន្ថែមពាក់ព័ន្ធគ្នាជាមួយនឹង Green ហើយសរុបមកវិញសម្រាប់មេរៀនទី5នេះគឺជាដំណាក់កាលនៃការដែលយើងបំលែងអាជីវកម្មដែលមានស្រាប់ឲ្យទៅជាអាជីវកម្មបៃតងជាអាជីវកម្ម Green going green យ៉ាងម៉េចអញ្ចឹងសង្ខេបមកវិញសម្រាប់ existing green business គឺយើងត្រូវមាន ចំណុច2ដែលសំខាន់គឺ green ទៅលើ green ទៅលើ product និង green ទៅលើ process ហ្នឹង existing business សម្រាប់ new ក៏ដូចគ្នា new គឺយើងបង្កើតផលិតផលបង្កើតអាជីវកម្ម green ថ្មី ជាអាជីវកម្មមួយអាចជា green business ណា green product and service ឬក៏ green process អញ្ចឹងនៅក្នុងនេះយើងចាប់ផ្ដើមគិតគូរអញ្ចឹងវាមាន2យើងចង់ green ទៅលើ new business ក៏បានយើងចង់ green ទៅលើ existing new business ក៏បាន បាន សម្រាប់មេរៀនទី4យើងនិយាយពី new green business ដល់ពេលមេរៀនទី5យើងនិយាយពីអឺ green business ដែរប៉ុន្តែ existing business ណាអញ្ចឹងនៅក្នុង existing ក៏ដោយ new ក៏ដោយក៏នៅតែ focus ទៅលើចំណុច2សំខាន់សំខាន់ចំណុចទី1គឺនិយាយពី green ទៅលើ product and service មានន័យថា product oriented ទី2គឺនិយាយពី process oriented យើង green ទៅលើ process ដែលដំណើរការនៅក្នុងអង្គភាពនៅក្នុងអាជីវកម្មរបស់យើងអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណេះក៏អរគុណចំពោះការតាមដានវីដេអូពីដើមដល់ចប់និងការប្រឹងប្រែងតាមដាន និងប្រឹងរៀនសូត្រស្វែងយល់ពីអាជីវកម្ម green បាទអរគុណ